الله أكبر الله أكبر الله أكبر لا إله إلا الله والله أكبر الله أكبر ولله الحمد សូមឲ្យម្ចាស់ជំនួយ ស្លាមាត់រ៉ះម៉ាត់អំពីអល់ឡោះតាអាឡារបស់យើងខ្ញុំសូមបំណងអរគុណដែលបានម្ចាស់ជំនួយបានជំនួយមកហ្នឹង ដែលខ្ញុំនៅក្នុងភូមិជើហ្នឹងខ្ញុំអរគុណមែនទែនអរគុណមែននិយាយត្រង់ហ្មងអរគុណមែនទែនហ្មងដែលបានជំនួយមកចាសូមជូនពរឲ្យ អ្នកជំនួយហ្នឹងឲ្យមានអាយុយឺនយូរឲ្យរស់ស៊ីឲ្យឆាប់មានបានបាន ឆាប់ផ្ដល់ឲ្យមកភូមិខ្ញុំហ្នឹងទៀតណាណាអរគុណច្រើនមែនទែន សូមអរគុណអង្គការសកាត់អាមេរិកដែលបាន ផ្ដល់គូគូរបានមកផ្នែកខាងអាល់ឡាស់យើងខ្ញុំហើយដូច្នេះយើងខ្ញុំទាំងអស់គ្នា មានសេចក្តីអំណរអរគុណនឹងអល់ឡោះជាម្ចាស់សូមជួយពីអល់ឡោះជាម្ចាស់ឲ្យអង្គការសកាត់អាមេរិកនឹងមានការរីកចម្រើនរិទ្ធិខ្លាំងតទៅទៀតទៅ ជួយសម្លឹងមើលពួកអាល់ឡាស់យើងខ្ញុំផង